izin Allah Subhanahu wa taala majelis takap takan hau wil terlop metom ong ong mai mai mi ve ten pư sa pat han tai vự ham ang kai pak lam kong do parakat ni ten majelis takap takan ko hau po mực hasa chăm non chương hào kê អន្តោមុខមេងកាបហតកោបហតកាន rumleka rumlekan nyudanya uh, eh, ar-rahmatu fi dawil qur'ani wa sunnah eh, rahmat islam hu anad ganam islam Kung Allah Subhanahu wa taala hum ja ikhan tal ketrai di dalam al-Quran dan eh, hakik kong Nabi Muhammad sallallahu alaihi wasallam hum ja ikhan tal ketrai tepika di dalam hadis tabakat sepepeknya Islam nyuya tinur rahmah sepepeknya agama Islam nyuci agama kong andin kenang kiyua agama ni nyuci agama Allah subhanahu wa ta'ala kong kunai ya dan ya kong agama eh, ni nyu dong to itulam nyu lakana kisah lo kong eh, hong teh uh, hay tia lạc khả nạc phí xác Yau ka Okama Islam hong Đại sao Okama Islam Như chi Okama của Allah Subhanahu Wa Ta'ala Tuân mê Như chi Okama Allah Subhanahu Wa Ta'ala Như chi Okama của Allah Subhanahu Wa Ta'ala Allah Subhanahu Wa Ta'ala Rida Yau đúng nhớ Tia yêu Islam Hau kênh chi Okama Cùng Islam Như chi Okama Cùng Anh Đức Phật Nam រ៉ហ្មាជួយយើងថ្ងៃទៅមនុស្សអាតោជួយយើងថ្ងៃទៅយល់ច្រឡំនៃអុកមាអ៊ីស្លាមនេះតកតគឺងក់ថ្ងៃដែលជាយើងប៉ាន់អុកមាអ៊ីស្លាមនេះតើហូកិនយ៉ាងណាតើពីអុកមាអ៊ីស្លាមជាអុកមាក្នុងស្នាក់ជាអុកអូជាអុកមាក៏អល់ឡោះស៊ុបហានវតាអាឡាក៏បួនតាមអាយ៉ាងប៉ាន់អុកមាអុកមាអ៊ីស្លាមជាអុកមាក្នុងរ៉ហ្មាត់មនុស្សមឹងរ៉ហ្មាត់អុកមាអ៊ីស្លាមនឹង ហើយហើយយើងកុំងាក់ទុសាកុំទួប្លុកណែប្រកិតអស់កិនរកអ៊ីស្លាមអស់ពេលប្រកិតទៅមើលណែទីតឡំអុកមអ៊ីស្លាមយើងទុសាកិតកុំកន្លងទួប្លុកណែណែអ៊ីស្លាមហាប់អស់តំពីណែអ៊ីស្លាមអឺហាប់អស់តំពីទន្ទឹមអុកមាអ៊ីស្លាមដែលជាអុកមាពងរ៉ហ្មាស់ជាអុកមាពងអានិតរណាំយ៉ានឹងកាយអល់ឡោះស៊ុបហានហូវតាអាឡាហូបតកូនពីទេមូហាម៉ាត់សល្លឡោះអាឡៃវ៉ាសឡាម ក៏ជានាពីគង្រោះណាស់ណាគង់ជានាពីគង់អានិតវណ្ណំជានាពីគង់តេសិផាអានិតវណ្ណំនោះតាមយ៉ាងតាមផ្លូវទីយុនាពីទេមហាម៉ាត់សុលឡាហ៍អាលីវសាឡាមនេះមកពេលគង់តទីផ្លៃនៃកាសនេះឡើងមកគិតហ៊ីចរ៉ះនៅមកាសនេះអើឡើងមកគិតហ៊ីចរ៉ះនៅមទីណានេះមកណែនោះយ៉ាងអ្នកប៉ាគិតជនេះជនេះហ្នឹងអ្នកប៉ាជនេះជនេះមកណែនោះគ្រប់រូបភាពហ្នឹង Tetapi dipil kung Nabi Muhammad sallallahu alaihi wasallam telap me pah mu ti kang Mekah bu pah mu Mekah bu Nabi hôm te gần yêu lệ son sắc neo ti ngọ agian à cũng to ngã ta cần nó ni đây ke đây sa ke đây sai sifat rahmat sifat anid à gần nam uh, bậc gần យកអល់ឡោះ سبحانه และ تعالى ហូហ្វតម៉ាណៃវ៉ាម៉ាអរសលណាកាអ៊ីឡារ៉ហ្មាតាលលអាឡាមីនណាកោទេហោចាត់តាំងហៅអូកោទេហោបញ្ជូនហៅណាអូមនិរកានតែហើយយកតែជឹងជាកំរោះមកពេលព្រោះអានិតរណាំនឹងតើមនុស្សយតពីអូកិនដើតែហាសាកងរ៉ហ្មាតាលលអាឡាមីនយន្តនេះជាអូលេអូកាម៉ាអ៊ីស្លាមដែលថ្ងៃកំពុងតប៉ាំងយូនេះជាអូកាម៉ាកំរោះមក Lona bukan dari rahmah hajung Lona rahmah bikai kayo kano Maknanya rahmah gel jung Nah gel rahmah gel jung Maka dari sana dari Màu tụa ni như màu tụa cùng sầm khăn ổn tộ ngạ pa ngạ ca pa hà ta cạo pa hà ta cắn gai ni mình kì ta cạo ta cắn hầu a tuôn tuôn từ ai cloud vàng តែតែពីដោយសារតែជីកតាល់ម៉ងនេះយើទួនត្រីហកាំទួនយូសុបបន្តាយេកាត់តែ ظروف កាត់តែ عذور កាត់ក៏លកៅអ៊ីសិនហៅចូលរួមអបមជ្ឈលិសនេះយើនឹងតទីតលមជ្ឈលិសនេះវាគ្មិនត្រីបកណាមនេះតកាសនុថ្ងៃនោះអស់លុនយកកាសអងអងម៉ៃម៉ៃវាកាត់គឺសបតហន្តៃហៅគឺកាត់ច្បាស់យើទឺរយៈមជ្ឈលិសនេះតែទឺរយៈ tam kịch tơ từ địa phong cách tập về hộp cung từ facebook dù đơn nhớ Asia Adab Abdul Halim bin Muhammad Ali dan kah yêu tin nhân lâm dù đơn Hatian Ustad eh, Khalil bin Musa cũng kết chi lý do mình Islam Campuchia tỏ thì play chùa Mùng Trầy Mình chỉ Ni លកៅតអាទួនខាលីលពោមឹកមនឹងមឹងរូបភាពរូបភាពក៏បញ្ជាក់ថាអ៊ីស្លាមជាអូកាណារ៉ះម៉ាណាមនឹងមឹងរូបភាពរូបភាពណាកងបញ្ជាក់ថាអ៊ីស្លាមនេះជាអូកាម៉ាកងរ៉ះម៉ាអ៊ីស្លាមនេះជាអូកាម៉ាកងអានិតកណាំណាអ៊ីស្លាមមកកិនជាអូកាម៉ាកង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 kong malam ni kat mata yang ni celit akan dan bi turun dalam celit sepatai kat batalkan pak waktu malam ni ni ci perintah Allah Subhanahu taala ke ala ka dan lek kat ni ke ni hom nafat ni pak tai tumpi kat sebagai dia yang kaum dan yang Islam maka yau ustaz Hasan kan hola main kenai le ukama Islam dia dan yang ke hasa ukama kong adit genam napa tempih manusia tan tempih makhluk kong kan hub jeng mem kenainan maka semua manusia dan penatang dan kai-kai-kai ukama Islam kerja ukama rahmah tempih yang kata husbut mai maka dan akan curum sin serat បវតុមឡាំនេះតកតងរូបភាពអត្តពលឧទាហរណ៍មនុស្សមនុស្សមិនអាការទាំងបញ្ជាក់ឡើងអ៊ីស្លាមថ្ងៃនេះគឺជា ukama ung rahmat dan ukama ung adit genam nampak makhluk makhluk men. Yang nan ci bisai nu te kurlagi mewa Nabi te Muhammad sallallahu alaihi wasallam kati hagan ung qudwah hasanah kati hagan kum ru kum siam maka lan pau mak ni dia ku tak tong nang rahmat nampak anik ne anik genam nampak anik ne sisi dan anik ne ne nan Iwan Nabi Muhammad sallallahu alaihi wasallam kan Jihagan ជានប៊ីជាហកានកងរ៉ាស៊ូលពួកគាត់មកគ្នាជាហកានកងគំរូសៀមពួកគាត់មកគ្នាហុងនេះណេះហុកគាត់គាត់ប្រកាន់ថ្នាក់សាតានកាន់គាត់ជារ៉ាស៊ូលតានប៊ីអូមកការគាត់មកគ្នាកណាំនេះណេះកណាំអិនហុំនេះណេះជូនេះណេះនេះគាត់ពពាគួបគាត់ដោយសារគាត់មកគ្នាគាត់បង្ហាញដែរឧបមាអ៊ីស្លាមតាមអខ្លាតថ្ងៃយ៉ាងថាគឺយកតែកណាំបៈនេះណេះមកការរូបភាពរូបភាព ataupun mawkif Rasulullah kong bijaklah kat mekni genam tempat anikne dan Islam uh, ah, bijak Islam dia ukama rahmah nuku fat lo ini pa hasa uh, ah, hadis hasa ngai nan dia ke ah, Rasulullah sallallahu alaihi hadis mang Abu Hurairah kan hu khala Rasulullah hasa ngai kan hu uh, chom nampak ហាសានប៊ីនអាលីតប្លោះទៅពេលគេហូចំហាសាននឺអាលីតទីមណាសហាហាហ្គាងានអក្រប៊ីនហាវីសអតតាមីមីកាត់ហូតជីរ៉ាស៊ូលឡោះណាន maka ông Aqra angkalat inna li asyrah minal walad ma qabbaltu minhum ahadan កលកិតមកនេះហូនឺហាប្លោះហានមកការកិតទីហូដែរចំអសោះនៅប៉ាអានីកិតអាឡាមអប្លោះហានហ្នឹង Walaupun hajat ni kata hok dai cam usah menghapus gang ni kana. Allah Rasulullah ni fa nazara ilaihi Rasulullah sallallahu alaihi wasallam summa qal man la yarham la yurham. Allah Rasulullah hok ie napa akra kong kala kan dai cam napa anik kat onan Rasulullah ai pa kata mun ke ie ba napa akra mun pa kala man la yarham la yurham. Jadi hayat ni hau genam napa gang o oh, napa genam napa ni neh o oh, ឡាយូរហាំញោពននឹងទីហូណាំអូយនេះអល់ឡោះតាឡាទីហូណាំអូនេះគឺបញ្ជាក់លេខបច្ចុប្បន្ននេះគឺមិនណាជាបញ្ជាក់លេខថ្ងៃនេះរ៉ហ្មាត់អានិវិណាំបអានិណេតែលូលូនេះគេតតងហាសាហាសាហាជីសគេរសូលក៏ហូបញ្ជាក់គេឡៃហើយហើយកុំទីហូអកណាំនេះណេអូគឺហូកាត់អ៊ុម៉ាត់កាត់អូកែនេះពេលឡៃសាមីណាម៉ាឡាំយរហាំសាហ្គីរណាទីហូកាត់អ៊ុម៉ាត់ក៏អូ វាយឧទាហរណ៍ថាវៀតណាមនេះនេះអូននេះនេះស៊ីស៊ីហ្នឹងនេះមនុស្សមិនអាយ៉ាងនេះផ្ោះតាំងទៅពូនហាឌីសគង់បញ្ជាក់ឡើយអ៊ីស្លាមជាពិសេសនៅពីថ្ងៃដែលយកទៅកណាំតាមរ៉ះម៉ាស់នៅប៉អានីអានីណែនឹងតានីនឹងគេតាហាសានគីសោកងរីវយ៉ាត់នឹងមិនសិតតាបិនអាលហាគីសោនេះនឹងគឺហាសាហ្នឹងឯងរ៉ូស៊ូលឡោះសល្លឡោះអាឡៃវ៉ាសល្លាម قد حونا سمين قال آه، خرج علينا رسول الله صلى الله عليه وسلم في إحدى صلاتي العشاء كان حوت بيعنا سمين بولا صلاة العشاء ني علماء سمين مغرب تلاغ لا العشاء الصغرى سمين إساء إساء بيعنا لا عشاء الكبرى ينن كلا حسان جاي رسول الله كان حونا سمين وقت عشاء حسان جاي بكرني حامل حسن أو حسين كان حو Pok ataupun ku pok cawakan Hasan ataupun Husain. Tebelah nata kat hau cek cawakan Hasan atau Husain kala bukan hau nasmian. Fawada'ahu summa kabbara li salat. Kat cek wa kat hau nau takbir semiang nak kerana semiang nau. Hatai kat cap dan semiang neploh maka kat hau sujud dalam semiang ku sujud tahasa sujud dalam waktu semiang nan. តម្លោះអង្គហាហ្គានយ៉ាស់ផងអង្គសិនដាតនេះគេឡើយបើកឡាកឡាអប៊ីយ៉ាស់នោះគូឡា فرفعت رأسي وإذا الصبي على ظهر رسول الله صلى الله عليه وسلم وهو ساجد فرجعت إلى سجودي ហើយនេះរ៉ូស៊ូលឡោះគ្នាគាត់សុជូនហាសាសុជូនទៅពេលគាត់កុំស្មាំងគាត់សុជូនល្វីតប្លោះអង្គយ៉ាសិតានគាត់កវឹកកប់នេះ Boh ni nai hagan untuk mengong Rasulullah pe kong sujud nan. Apa kan hau sujud nawa ang hagan nan ang yang eh, sedar nan. hati hatai hati hatai Rasulullah semang mai plo manusia hulai pak Rasulullah sahabat lai uhu Rasulullah inna ka sajad ta baina zahran salati ka sajad atal taha hatta dhanna anhu qad hadatha amrun. Kalau phong lan kini le kong Rasulullah sujud lebih dai nan. ផងឡើងនេះគេជាតលតែរឿងគេចំពោះរស្លងតើតែរឿងគេតើយើងវត្តទៅជពើហ្នឹងឬក៏តើវ៉ាហ៊ីម៉ែពរស្លាពងតតទទួលវ៉ាហ៊ីពងតស្មៀងហ្នឹងទោះជួលវាដែរមកការស្លាឡៃបើគុលហ្សាលិកឡាំយគុនវ៉ាឡាគិនអ៊ីបនីអ៊ីរតាហា irtahalani fakarahtu an uajjilahu hatta yati hajatahu yenen kelai balahkan dengan oh bahkan ne hai cao thì người to đi một gom cắm đi một cao khăn ហូតទៅមើលកៅអូមិនណែតតែញូប្លុសញូញូញតហាក់ងីញូកាញូប្លុសញេញញូកាបានកោងនេះអាសុជោតម៉ៃហ្នឹងទៅតែពូពេលចោលទៅកណ្ដិណែតហាក់ងីកានេះឡែតបញ្ញស្វាអាអាស្កៅបតោញងក់នឹងជួយយូកាពងទៅទៀតសុជោតបញ្ញតនឹងទីកាសហ្នឹងងាក់ពេលស្កៅបតោតស្មានចឹងអត់ទៅលើបើញស្បាញសិតកាន់នឹងបតោលវិញហ្នឹងនេះគឺជាមិនរ៉ះណាស់ណាប៉ាអានេះណែហ្នឹងក៏ប៉ុន្តែថ្ងៃមួយថ្ងៃនេះវើ មនុស្សឬក៏ថ្ងៃថ្ងៃនេះចំនួនមនុស្សតែចំនួនថ្ងៃហ្នឹងណែនគ្នាណាអៀកណាយកក៏ជាសត្រូវនេះជួនកាលណែនមើលណាសង្កេតណាស៊ីអូចៃតើលែកគ្នាគឺងាក់ពីណែនហួយពួកអៀនណាពេលនេះពេលវត្តទៅស្មៀងពងទៅស្មៀងកែបើកាត់មកអេនេះមកតិចមកកងសុំឡោះស្មាត់តតចានពេញអិនថ្ងៃគេណាឡើងរំខាននោះហើយក៏សហផានចំនួនអូនពីតើវិញគេបត់ថ្ងៃគេហុយនេះអូបងនេះជួនកាលហានប៉ានេះស្មៀងគេហួយលែក ini ini jihasa mulai nabi kan rahmah dan jihasa tarbiyah nampak ni neh tapi ni telu ni neh nang sang gai oh tengah siam akan ingat gai Basan kita yang panggil nang sengki dan panggil nang semiang gai oh tuang nang yang mungkin sengki oh basan jilu gai tay yang musal ke belum kalau nyu galak ronyer nyai bleu lo dia akan hitam ni nak ni bleu cuan wi akan him ku akhlak siam gai ni ke bijak lah Eh, Islam ataupun Nabi dia di kumrul siam Fakat genang nampak Ani naik kongsi sinan Dan ta lo neke Yau ke Hasan hai Rasulullah Dapat mawki hukam buruk Pihak kong benjak lai Ukamah Islam Di ukamah kong rahmah Nampak ani inai nan Rasulullah Hasan hai Dapat entah Nta naik yang dengan Abu Umir eh, Abu Umir Pun inai Nyutu ancam Nyutu ancam Nyutu ancam Nyutu ancam Nyutu ancam Nyutu ancam atau ijlan tunai macamnya tai deh ya tuan-tuan bukan masuk ya Abu Umar maza fa'ala nugir wahai ya Umar Abu Umar dạ dạ bạn chăm nụ việc thì nó lay rồi bạn chọc kia chứ kia và nếu hôm nay lại cắt đi ba sân thì cắt cái hồi năm bạn thì nè cắt đi không bị bỏ bạn câu như vậy nên mà là cắt cái timam មួយខ្ញុំញោញណែយណាំណែគេណែពញាគេសួរដាក់គេចាំមួយណាណៃចាំក៏អិនកលថ្ងៃពញាគេបញ្ជាក់ឡើងនៅពីគឺជាគំរូគំសៀងយណាំបៈនេះណែនេះណែហ្នឹងតាន់ទុននោះកែមិនតាកែកាត់គ្នាហៅនៅស៊ីកាចាប់នេះណែគងយកមួយទីគងដែរទៅគិតតមាត់កែទៅអៀគេក៏បំរើកាត់ហ្នឹងកាត់ខ្លាចកែកាត់នៅស្ញះកែនេះណែហ្នឹងតែកងចៃរបស់ពេលណៃជិះថ្នាក់សាជា pong nang keplo nak bogang si ta no sukhan na sagah o ke o panan na pihu kan ni o ni nesin dia ikat kon na na sagah kan ni pihu ni la Islam insyaallah kat dia ukama kong rahmah napa ani ni nan ke អៀនបៈឧសមាពីសេបកិនហូខាងកែតតងនៅនប៊ីរកអ៊ីស្លាមពេលទីណាំនបៈអានីណេះយឺខ្លាំងនបៈអានីណេះតានយកនបៈអានីណេះនឹងកែហាសាឧសមាពីសេបកិនហូឡៃ Kana Rasulullah sallallahu alaihi wasallam ya'khudhuni fa yuhiduni ala faqdihi wa yuhidu Hasan ala faqdihi al-akhir. Summa yatummuhuma summa yaqul Allahumma arhamhuma fa inni arhamhuma. Kala Hasan ga usana kala Hasan ga Rasulullah mulkan cak ke mopha kan ka dan kan me Hasan ga cak mopha kan ka bukan mul kau tu ala sebuah hoi pau kau ha ni dengan nama hewan nak pak tua gani sepek-pek kau nama lo je tua gani nah នេះមិនលើមិនយ៉ានីមកគីហ្វករូបភាពផងបញ្ជាក់ឡើយអ៊ីស្ញតោលូលូនកែបញ្ជាក់រ៉ូសុលឡោះតាមឧគមអ៊ីស្លាមថ្ងៃនេះគឺអូអានិកណាំតាមទឹកទាំងហោអានិនេះនេះនឹងយានិម៉ែវ៉ែតែថ្ងៃម៉ែម៉ៃអងអងសាបាត់អន្តៃទាំងពីរថ្ងៃយកទាំងគំរូសៀមជាប់ឧគមអ៊ីស្លាមកាន់ឧមឺទាំងហោទាំងហោនេះនេះតាំងពីពុយម៉ែ យកប្រែទៀតប៉ាំអាចញើប៉ាំចេះដំណើរញ៉ាំបេបញ្ញមត់កាលីម៉ាតាមអ៊ីស្លាមអតែមិនពេលគេនេះងាក់ពីការសុណាសុណាសហែងកើ Pratin Abdul Mutar Jah Musyam Tan Nga Kumru Syam Lepak Nilah Jenen Cuya Jaya Lepenai Jani Shidda Tan Nga Khang Popoi Kap Lepak Nilah Nilah Nen Kanya Pete Tun Kun Jik Kumru Syam Tan Ti Adil Inam Lepak Nyo Abdul Mutar Jalan Musyam Ini Kiji Hasan Cara Dan Jihasan Jalan Pukul Kemah Islam dalam Rabah Maka tak hanya pakar curum dan sirisnya tidak tahu rupiah Bejaklah Islam dan Nabi Tiap Nabi Tiap Nabi Tiap Nabi Tiap وصلى الله نبينا محمد وعلى اله وسلم là cao ông Puan ta là Tuan Khalil Pin Mosa cùng kết hậu cho ruộng bỏ mự gục hiệp hai chùm nuôn mừng hai tuần một tuần gục hiệp cùng mình trẻ đây Islam như vậy chỉ ok mà con ស្រស់ណាស់ទៅអៀវរូបភាពគង់នៅពីហងចោលរបស់កិត្តកណីយ៉ាងដែលទៅអៀវថ្នាក់របស់កិត្តអូកិនអូកិនថ្នាក់មនុស្សធម្មតាមកណាញោនប៊ីអូកិនជាមនុស្សថ្នាក់ធម្មតាតតពីអៀវគូរ៉ះម៉ាត់កិត្តហងចោលរបស់កិត្តពេលកំពុងតស្មៀងណាក៏ហូរ៉ែងាក់ក្រៃចោលហ្នឹងណា Hogan រំខានគេថាចោលនៅថ្ងៃណាតែលូលូគេបាគេកងទុនខាលេលហុកអណាគុកភាពកងបញ្ជាក់មឹងរ៉ហ្មាត់អ៊ីស្លាមនេះតែនោះដើតែលេខពេលរបស់តែខ្ញុំតែកំណត់យកនឹងតែអរបៀបលេខសង្ខេបសង្ខេបអន្តរមេបហតើកបហតើកានពេលថ្ងៃតតើលេខអ៊ីស្លាមទេជាអូកាម៉ារ៉ហ្មាត់ណាអ៊ីស្លាមទេជាអូកាម៉ាកង underganam lona to guphip guphip loket hagap le tun khale la kanne អបមើលរូបភាពហើយចំនួនកែកហាត់តែមិនអឺត្អាអឺ Syekh អដុកទ័រ Fidan Abdul Halim លកៅ Syekh ដុកទ័រ Abdul Halim តងអបមើលមិនអឺគូរ៉ហ្មាត់អ៊ីស្លាមកងកងកងដុំទីតឡាមញូនឹងគឺលឺជំនី ថ្ងៃនេះអបអរមកមកមិវេទៀនពឿនសពតហន្តៃតំពីកុំតតុយដានអឺទុយមជ្ឈលិសតកតកន្ធៃអកានហេហោអឺតើស្នឹងបោះវើលតើអូកាមអ៊ីស្លាមទីនេះរ៉ាហ្មាត់នេះដុំនៅទីមកគិលគិលគូហាត់អាគិលលើអកានហេហោបាត់មឹងអឺវាគ្មិនរបស់ទីឯងយុនញ្ញាឈេអាចដុកទ័រអាប់តលហាឌីប៊ីនមូហាំម៉ាត់អាលីហ្វាយតហ្វាត់តលមឈគូរ៉ា Bismillahirrahmanirrahim. Alhamdulillahirabbil alamin wassalatu wassalamu ala khatamin nabiyyin wa ala alihi wa sahbihi ajmain. Uh, Assalamualaikum warahmatullahi wabarakatuh. Uh, hatai ni syukur napa Allah dan kau syukur napa antun Hasan Saleh tong kuai waktu kalen hasat serak tu. Temal dia kompak lam ni dan syukur utpun napa antun kalen ai eh, kong mam sata. Nah. Kong maju 46 ni. họ chừng mau tu thế giờ càng tu hasan hậu bầu dạng nhớ à, rahmat islam unet nam islam nhu tội dalam quran dan sunnah chừng thế tông pi thế thao lại allah rahmat allah rahmat quran rahmat nabi rahmat islam rahmat chừng tông pi rahmat allah rahmat sehingga kitab Al-Quran cakdeng Allah lagi Bismillahirrahmanirrahim kita ngan Allah Ta'ala Allah Ar-Rahman Ar-Rahim Ta'ala Bismillah ni, kita dua sifat Allah nanti sifat Rahman Allah nanti tuangan Allah nanti Ar-Rahman Ar-Rahim oh, Ar-Rahman nanti Rahmat Allah nanti Ya'hu nanti Bih gil-gil makhluk Gil-gil sebuah tahu Ya'hu Rahmat Allah tu Bih nanti mana Ar-Rahman Pernah ar-rahim rahmat khas sembab gagang iman di hari kiamat teh. Nana Nabi sallallahu alaihi wasallam bersabda la inna lillahi mi'ah rahmah fa minha rahmatun biha yatarahamul qalbu bainahum wa tis'un wa tis'un li yaumil qiyamah. Nabi sallallahu alaihi wasallam bersabda la Allah nan hau ha, tau rahmat. Teplong Allah tekon hasa rahmat bae ka makhluk nan tau nam tau tau net kau net kan. Nah, jeung desa hasa rahmat ieu. Nữ thông nằm ma mà thông nằm nữ Tiếp thông nằm xa xa nằm xong nằm tiếp Gan gan ni thông nằm bằng tiết thì tiết thông nằm bằng lý Đấy xa xa đó mặt Chừng vì nó tăng cái đấy thì thông điện lần nữ nhưng mà thật ở mông nữ nhưng mà Thâu thuộc chuyện về cái nữ như bưng Thông điện nằm nữ như vậy Đấy xa cái xa đó mặt như Vì nó tăng cái đấy nhục bà như hội Nhục chuột nữ nhục ổ Đấy xa đó mặt còn lọt chạy mà Nên ta xa đó mặt là không thể tồn nằm cậu xe lệnh gai lưu đệ yêu lực quần quần nữ và xa xe manh nằm có tóc to họ để sang xa mặt Tutup 99 gerak Allah pilih berkaitan iman dan Islam Di hari kiamat ha. Nani Allah lah Wa rahmati wasiat kulla syait Allah lah rahmat kawan kau tak pih makhluk Hona tak pih sesuatu ha. Kegalian Allah Hona rahmat Allah tak pih Lohna Quran kau rahmat lain Allah la qad ja'atkum maut la qad ja'atkum mau'izatun mir rabbikum wa shifaa'un lima fis sudur wa hudaw wa rahmatun lil mu'minin. Khu ta na tak phong hoye ya ha sa Quran ha sa mau'izah lo Quran untuk ta thit gua chungu chungu gua cha tai gua dik dik kong to dalam tai ta phong hoye. Dan Quran ni ha sa hidayah ha sa rahmat ke kagang ga iman. Bo Nabi sallallahu alaihi wasallam rahmat. Biar Nabi lah Nabi Sallallahu Alaihi Wasallam lah Nabi Yurrahman Nabi Sahanakillah Nabi Rahman oleh karenanya Allah firman atau dalam ayat dalam Quran ayat Quran kaum Tuhan Hasan baikkan ini wa ma arsalnaka illa rahmatan lil alamin wa ma arsalnaka illa rahmatan lil alamin ah. Dengan hakik mana eh, wa ma arsalnaka illa rahmatan lil alamin. Ini ya uslub pasal. Seolah-olah Allah sengket lebih risalah Muhammadiyah nana Maknanya tepis syariat risalah Muhammad terai nana to dalam masa ajak ikut ha. Belum mau rahmat jalan jeng era apa lah senang rahmat ni jalan era yang maful li ajlihi ya maknanya kau dihujuah ma Allah ya Muhammad sallallahu alaihi wasallam malaikat untuk kerana gaya rahmat pihak jeng kalian alam ni temu tepis gaya Allah kalau saya si wallah alam. Tepis gay mak Allah. Temu tepis semum damis si yang iman kene, yang iman oh kene, yang kafir kene, yang kik kene, binatang kene. Mana pun kiau poh poh tahu kene. Tepis nana tak iman jamada. rahmat Allah tepis. Oh nak buat maaf sana ke illa rahmatan lil alami. Oleh nama ya, ya lah ya tay tegai ketui tegai ya. Nabi saw topih ha umur nabi hajibut nabi ini nabi ini wat wot topih hasa ayat ni ini pendo itu iya habang hasa habang hasa menemunya untuk kalerum ya iya nabi rahmat nabi ini pak nuneh itu itu iya topih na topih jibut nabi ha, ma topih ha ayat kong Allah la'i wa ma'arsana illa rahmatan lil alamin. iya nabi sallallahu alaihi wasallam tolam sadiatkan Allah cek tu sembiang tìm cái Israel mẹ thôi chứ là mơ là mơ của vật tụ tớ ta pina pi rahmat cả phụ nên nên nằm cả là bạn ô mặt cả hội ngã hô cả thâu ra nào nào là tàu Allah nào là tàu băng đó nào là tàu biết Allah và và yêu tội là mơ vật tàu xâm nhang là mơ vật tàu tớ biết ba là Allah quyền là mơ của vật tàu giờ cùng chừng rahmat nabi sallallahu alaihi wasallam tôi là phụ tashri phụ syariat thì sa thì thua cái xâm nhang ta đâu vậy nà biu biếc xem nhang gần làm ông đại sa kệ đại sa rót ngắt ta vụ xem nhang ta ra bên tu thì mọi ông ngắt ya rahmat nabi to dalam syariat diklar nabi sallallahu alaihi wasallam kala to mati hati sahih bukhari dan muslim nabi la iza salla ahatukum lin nas fal yukaffif fa inna fihim at-ta'if wa saki wa dal haja wa iza salla ahatukum li nafsihi fal yutawwin ma sha'a rahmat nabi sallallahu alaihi wasallam to ibu tasrih tasyrik Nabi Nabi sallallahu alaihi wasallam bersabda la habila haga pun he ngak mam ngak senjang bahagan senjang senjang tenang tenang oh, ha lah, senjang tenang tenang dai sakit Nabi kha lai ke yo lai gan tok ato te makmum te nda gan tun tasoy lemah nda gan waqi nda gan tahajat ba kani kati Jah lah yang senyap bamang kan, senyap penak. Nah, jah lah yang senyap hati eh, senyap tahan. Tu tahan kan. Baik, serah hati. Oh, baik, serah hati. Jadi, lebih ni senyap tahan, abdul sih. Tetapi Nabi dasang badai senian pernah dasang rahmat na với cái gang makmum itu. Họ nên có tu vàng tani ka te bao cái. Họ nên rahmat Nabi sallallahu alaihi wasallam tot dalam buku tasyri'. Di tua ia rahmat Nabi sallallahu alaihi wasallam nampak temai. Allah firman tot dalam Quran la wa ashiruhunna bil ma'ruf. ឃើញតែពេលកំពុងហើបើហើយផ្សាផ្សាងាក់សែមរេហុំពុកនឹកផងហើហុំអស់ខ្លាប់ផងហើហុំគួកងាក់ផងហើណាបាក់តិចតិចផងហើ Loh wasiat Nabi Shallallahu Alaihi Wasallam kaitan lại fastausu bin nisa khayr. Khen này bởi cái phong hư ngạ xem cơ na bạc tiếp tiếp phong na bạc cái máy cái máy phong hư. Chứng yêu rahmat Nabi Shallallahu Alaihi Wasallam thì cloud. Rahmat Nabi Shallallahu Alaihi Wasallam không halen halak cả. Gan công to ngạ hụ cả. Anas radhiyallahu anhu khan lại. Kau bembra Nabi kau to ngạ hụ Nabi hak lốc thon Nabi so kalau yok kik jeng hangak ni, yok kik jeng hangak ni. Kena so dah nak den so. So dia oleh poi lah. Dia kata le poi lah. Kena so dah yok kik jeng hangak ni. Bo yok kik jeng hangak ni oh dah nak Nabi so. Bahkan pernah hari tu hari haploh pun, haploh pun. Terai guk ai sang dah terai terai nu terai dah. Jeng terai kak tu ni oh. Dia oh halen halak terai. Tuan Nabi kan kan nu kat oh halen halak. Haploh pun pun Nabi den. Dan kik den biasu dia pun nak terak-terak. Jeng rahmat Nabi sallallahu alaihi wasallam napa dibkat, napa ahli kerusakan. Nabi kala Nabi sallallahu alaihi wasallam kala khairukum khairukum li ahlikum wa ana khairukum li ahli. Nabi lại xem xem không hơn năng phong hơn ngạ xem là bạn tiếp tiếp không hơn. Về xem nó bạn không nhau. Ngạ xem là bạn không nhau không cuộc nội phong hơn hơn akhlaq không không hơn càng cao như gan cũng biết phi ngạ xem là bạn ahli cả. Nâng cao, jangan gái vì bằng. Tapi dia 그러사 에마 간디다 về từ tự nhiên bỏ ra mình ra bộ sum phù thuộc cuốn nội xe tôi biết mình tự nữ rồi xa bốc hôn nhà nằm về mờ mờ tự nữ nó khôi họ sơ cái ha sa ti cái ai sa rồi thì yo ăn hà kha là nabi sallallahu alaihi wasallam đen bộ tăng nhân tông hà lên hà lạc cật ó rồi đen bộ tăng nhân tông tiếp cật ó hà mù cật mà nó hà mù cật cật đen bộ tăng nhân tông tiếp cật ó ta đen bộ tăng nhân tông hà lên hà lạc cật ó chứng kia rahmat nabi sallallahu alaihi wasallam tak menang jeng binatang kata jeng islam ini barahmat islam tu lah oh rahmatnya ya barahmat baik kegang karena ada rahmat baik kegang tapi dia itu pang bom itu kan? ini lagi kan islam islam nggak di kan islam nggak di kan ini yang tiket kan, nanti kita kan yang lok spo baik kegang islam ke ya lah oh nggak kan sem nggak bekut islam itu dalam ini soalnya dia memang tuntut ya rahmat islam itulah sehingga binatang binatang enuh kan adalah binatang lo islam kenal enuh gak sayang binatang hadis eh, eh, sahih bukhari dan muslim nabi sallallahu alaihi wasallam bersabda lek dakhalat imra'ah anna fi hirra rabatatha falam tut'imha walam tada'ha tak pun min khasasil ah nabi lek kemai seorang kemai di temen nak ada sahat gak nyim temen nak ada sahat ada sahat nyim nhục cạn nhiều là nhục gồm luôn nhiều là bừng ô tuôn bừng tuôn mà cái năng bừng thì ông chứ nó lọc về cái may cái này cảm ơn cả để sao thế để sao là ba nhiều về nhiều mà chữ rahmat islam nó ya dạ, nó tạo tiền nó tạo nó nói chuyện hay sao cái sót cái này thì sallallahu alaihi wasallam là để hai rằng cái bạn cũng làm cho rồi nó bại như ta mơ ngồi mình nhâm e rồi cố mà cố mà bao sao nó tội bại như từ lát sao pa e vào cao rồi có như mơ sang nít như tâm mơ nguồn nó sọ e về cái sau mình nhóm Allah a từ cái nhóm đó Allah về cái nhóm một sự cả sau công hai sa thì nó tăng công là chỉ yêu là chỉ một cái là rõ đấy luôn về e cái sau mình nhóm Allah về bạc là về không mà từ một sự cả Chứng yêu rahmat Islam mà bạn vì nó tăng chứng ta hai cái cái sao sa cả Nabi Sallallahu Alaihi Wasallam ta hai cái nó cái tâm mơ phườn hai cái sau vật không ăn sót bố bố hai từ cái yên tàng របស់អង្គការរបស់នៅពីរបស់ណាអ្នកមកថាអ្នកហេហេកាងទៅយកកាងទៅងាត់បាក់ញុះតឡំបើសិនតាមយុហិរំភើបរំភើបហើយរំភើបមកថាបោះបោះនៅពីម៉ាបោះនៅបោះនៅពីម៉ាអ្នកហេរបស់នៅពីនៅប៉ាន់ប៉ក់នេះញុះទៅដឹងរបស់នៅពីសល់ឲ្យពោអង្គតាឲ្យពោអង្គតាព្រោះតែកាងអនសល់ឲ្យពោអង្គតាទៅដល់ Nabi sallallahu alaihi wasallam ittaqillah fi hadhihi al-bahim. Lại hư giặc hội tập bò តលំពូហឺអៀបឆ្កាពីណាតាំងយកគេដៅក្លេសលោះហឺវិញបងតើជឹងពីពេលគាត់ណាពីប៉ាន់កក់បន្តណាក៏បន្តណាក៏ដឹងមកគេសោះសាគេអះលីតាវិញនិយាយដែរតែហៅគេណាពីបានបោះលសាញ៉ាកម្មតៈដែររត់សានមនថាឡាឡាកៅនេះលើកៅនេះឲ្យប្រមុំអត់ដល់ណាពីឡា hơn là phải mông nữa là lo thứ mai tội tạ này rồi sẽ bập hạ hạ bảo tạ này nó cần hạ là gì không hơn là phải mông hơn nữa nó đó nó thứ mai rồi chứ sang cái đấy nhà nào phải mông tay đó nhưng mà tao mà thì ahli tarikh nhưng mà tao mà thì đó như vậy là nó sah tua cái là sah tới ní yêu là khó so in là vì một chỉ dẫn là vì thế thao giáo ca là vì khang lại tàu tội ca về salam về là vì ok chắc ô khot là vì lại nằm không cao từng nằm không nắn một chỉ dẫn bao với cái là vì là vì ai không ekapang nên dan kena pi họ chứng Islam đang xem sao người pi nó tăng đấy họ đang xem chứng mình nương rahmat Islam là bạn rằng nương tôi nương tôi này Nabi Sallallahu Alaihi Wasallam đây không phải ngạc ngạc ngạc xem nương tôi gom vào nương tôi Nabi tình hà lại hay hay gom vào nương tôi hô một số cái Nabi lại tụm chiếc cao dấu cả hà tên dấu cả tuột cả cho nào cũng nghe ờ. ana wa kafirun yatim fil jannah hakadha nabi cao kau do henggang tôi hơn heng henggang do gom kan tôi chụp chụp tập xuất cả chiếc họ tôi ta cái son sao lâu sao wasallam đi đi bay bố gan mày nên ta mới xuất cả nabi tôi nabi small lại giờ lại đi bổn lượng nhầm giờ sẽ năng lên mày anh aman à, ibadat thiết là hút ta mới xuất cả lên mày khai này lên đến sang lên tay rồi lại lên gom bạn tôi nữa lên én sang cạnh tay gom bạn tôi nó lọt lọt lót về cái lên một xuất cả chứng tại sao con đừng tôi nó nữa em chết đó bỏ về thì mới cả tội speak là bị vậy bác mặt islam là bạn là bạn mình tôi rahmat islam là bạn jamaata jamaata kia lại do cái không giao của tàu chợ và kiện ký công hôn phổ thông và hoa tàu cũng như jamaata như thế họ ta hai cái này là vì sao lâm sao lâm nào chạy uhot là vì lệ jabalu uhot yuhet buna và nuhet buhu នៅពីលេខចិត្តអូហត់នឹងដំណឹងហ្នឹងតើតើក៏ដំណឹងខ្ញុំយល់ដែរនៅពីម្យ៉ាងចិត្តអូហត់ចឹងនៅពីខៈត្រៃកោះហ៊ុនយ៉ាវកោះគេហ៊ូស្បាប់អូនេះចង់ពីរ៉ហ្មាត់ព្រោះនៅពីខៈឡែឡាយទូលាន់អាហតុគុំហ្វិលម៉ាអ៊ីតាអ៊ីនអលឡាហ្ស៊ីឡាយតទីសុមយតសិនទីវារឿងពីរអាគេដែររឿងទៀតវាពីរអារឿងបរិថាបរិថាគេដែរជាងនៅពីរ៉ហ្មាត់អ៊ីស្លាមបានណាពេលអ៊ីអេតឹងគឺអត់ទៅអេតកីអ៊ីអ៊ីអត់ទៅអ៊ីតឡាគុំយ៉ាគុំគេគេអ៊ីស្លាមថា xem thế yêu từ sangke iu terlempang tahu kadang Islam hak hot ta jin ta hom ta tiêm ta vì nó tăng nu binatang yêu là kan ta jin rahmat Islam ba roh cái Islam ba rahmat ya kok tahu ke ki jin mắt rahmat Islam jin e nó vì vậy yêu hội tình yêu nó đang thao ở mình nhầm không nana menerima rahmat Islam nana rahmat Islam Islam dah itu rahmat bagi yang jiran walaupun jiran ke kan Islam Islam dah itu yang nak saya menjiran Nabi lek lawang layu min layu min layu min lawang Ya udah nih udah tau nabi sumpah udah kelau bang kelau ya udah takut kelau bang layu min layu min ya layu nabi lah hukum iman hukum iman ataupun hukum putna iman seorang kelau nabi lah hai yang panggil sahabat semua dia nabi lah hai hukum iman nabi lah kelau Nabi khala man la bảo dạ nang đi bawa ikoh Nabi lek gang la ye jiran hu salamat ngã ampu nak ya no Sehingga hadis gai ke Nabi la la dạ yazalu Jibril yusini bin jar rồi zanantu annahu sayuwarrisuhu Jibril gam gam cay vua khang tao được đây con nặng xe lên chỉ ron tao sơn cứ xe lại về cái chỉ ron lại xa hát nhiều chuyện đấy lắm xe lại bằng người ghê cả bằng người ghê cả hồn mà Jibril mà cay về xem Vì kau ngak sem jiran kan. Nan mendu mengkisah rahmat Islam napa akan cái Kisah orang kisah dalam sahih Bukhari dan Muslim ta anh anh là muslim giờ nữa daharan sahabatan anaklah jaa arabiyun fabala fi ta'ifatil masjid fazadahunna fanahahum Nabi sallallahu alaihi wasallam falamma qatabaulu amara Nabi sallallahu alaihi wasallam bijanubin min ma'in fa uhriqa alaihi daharan sahabat kong lek thau tu tu jon bọt thâu hukum hukio thau gừng gạo mai tom là bị tom sao sao tom sầm kỹ không sao phát mai yêu chạy sầm kỹ từ phô không sao phát stop người tom yêu tom tom sầm kỹ họ hati ini sob ulama istimbat tajuhruh masalah ពីនេះខ្ញុំបាត់ថាលោកណាប៊ីសល្លល្លាហ៍ហុំយ៉ាងណាប់សូលពីនេះຕ້ອງពិសាគាត់ស្តុកវិញនិយាយត្រូវ Rebut nam em sam ki bok. Tong pi sam pat stot. Jai tong pi. Tapi heng le kan Nabi sallallahu sao wasallam dạ, em không hom jai. Hom hawa na so om jai wai bang ni. Ho to yo sam phong sam pat Nabi lùi lu nyu. Lu nyu i. Lo na dia phong hagan sam pat Nabi lo na Nabi một em gà, Gao. Lo Nabi yêu mà là kỳ hagan sam pat na la sam ki ne untuk zikir, untuk baik Quran, bị sembahyang, untuk mắt rahmat Nabi na pak gan gang om tau. Chừng Eh, rahmat Nabi sallallahu alaihi wasallam napa ganti hukum Islam apa jadi ganti kan Islam teh kahu rahmat Nabi sallallahu alaihi wasallam nah kong pergi oleh ganti Islam Allah sallallahu ah, Allah subhanahu wa taala firman dalam ayat Quran la dalam Quran la la yanhaakumullahu 'anil ladzina lam yuqatilukum fid din wa lam yukhrijukum min diyarikum an tabarruhum wa tuqsitu ilaihim innallaha la yuhibbul muqsitin innallaha yuhibbul muqsitin អល់ឡោះជាខៈភងហឺអងាក់សែងសមមតាងាក់សែងពុកនោះងាក់សែងពុកងាក់ងាក់សែងប្រាប់អានអល់ឡោះទីផខៈផងហងាក់សែងផងរាងរាងកងផងទីសុំផងហឺអផងនោះទីតេផងហឺពាក់ប្លែកពេលផងហឺងាក់សែងពាក់ពាក់អល់ឡោះពេលផងហឺងាក់អាទិលនេះពាក់ពាក់អល់ឡោះនឹងណាំរាងរាងកងងាក់អាទិលជាងការកាហ្វេកិនអ៊ីស្លាមអល់ឡោះបដៅងាក់សែង dan nak sen. Jadi pilihnya kena Islam kena ken ugma oh, ananiyah. Maknanya eh, rahmat ni dong tepi. Tepi. Semoga agar Islam, semoga agar kong oh, nak hukum Islam. Oh, po cipisa ajar kong doktor po baikum kemudian ini cuma. Eh, walam yukhrijukum min diyarikum anta tabarruhum. Allah Subhanahu wa taala nagang kong hau suang ka ro kong hau patpe ha mong sang o hmm. ណាពោហាមអូមងីកែអ្នកស្ាមណាអ្នកស្ាមរបាយយោយនិនយកសំទិមនិយាយដែរដើតែហាសាអាយិតមិនក៏បញ្ជាក់វេបុលអ៊ីស្លាមនេះជាអូកាម៉ាអឺរ៉ះម៉ាណាយោកិនដើតែសម្រាប់យ៉ាងអ៊ីស្លាមអ៊ីស្លាមនៅនោះប៉ុន្តែសមុំតែក្នុងអាយ៉ាងអ៊ីស្លាមអត់ដែរក៏អ៊ីស្លាមយ៉ាងរ៉ះម៉ារ៉ះម៉ារ៉ះម៉ារ៉ះម៉ាអ្នកស្ាមអឺយូវឯង Lah. Ha. Allah lai wa ta'awanu 'alal birri wat taqwa wa la ta'awanu 'alal ismi wal udwan. Ayat ni a. Ah. Ya Allah tho gan kan Islam nak jalan ko ngun tu nak tong ka nak jeng. Islam ta ka we ka bab kan bab ibadat tu. Ta tong ka tong kan nak se. Ya Allah gan kan Islam o. Oh. Gan kan Islam o ye ko stru ka Islam ye ya, ta nak se mun. Hmm. Allah lai wala yatliman nakum sana'an qaumin ala alla ta'tilu. Eh, tilu huwa aqrabu taqwa. Allah le chui về các phụ thần non phong hơnนั้นngạc về các phong hơn nên tiêu ngạc adil ông là bạn strơ phong hơn à, strơ ừ. cái Islam bạn đang xem sen sẽ về tìm gia lực pina tăng này thì tội về thầy xây khen bưng như đó ừ. rồi Islam đây ngạ rahmat đây đây thâu nứt nằm yang nhau vì vì nó tăng công thể si này cả ừ. nên là vì sallallahu alaihi wasallam là idza zabatum fa ahsinu al-jibda fal yuhitta ahadukum safratahu phần hạ zabi hatahu na pila vi heng si thì nó tăng. then bưng si mi nó to bưng Thế nên then na pe ka phong si heng si mo ni walaupun waktu tong tai tong ni rồi nó đã si na xem cả đi si xem ni hokan si mà ta hầu thâu đã sát to về những lúc sát to về lúc đi si là play cái pin nó tăng tang đi hat na ta ya le cam la ni nè cao phần đi cho thì hai tục tắt nhiều cái phần yuri hồi giờ bị hạ pi hatahu chừng đó mặt Islam nào tăng tù ni nè Tapi seneng tangi dengan Islam tuh dengan apa busa tuh nang. Tu tu binatang Islam dan nggak sen tuh nang. Oke, itu kau mending ke hai cái này mực cả là tuột tập tiêu. Oh, năn nè. Bộ khăn bừng năn là kẹt hai đàn. Khăn bừng năn là kẹt hai đàn. Không lo sợ hàng lo prim kia phong hay kia con Islam kia hôm về cứ trong cả nó xin cờ xì đó đó cột đa xì bên hoa xem nó tuột to tuột thông lại cùng tâm mơ về đồng mây về cát đi đến đến những điều chuỗi không được là sao nana tenjek ajak kami lewa ma arsana ka illa rahmatan lil alamin desa ajak ni nabi matap bi abatum bi sehingga nabi le inni lam up asla an wa inna bu istu rahmatan nabi le gan yo kama allah yo kama nak kena pu lah ke gan na tah ab gan la na tapi allah yo kena untuk ba rahmat ke alam jeung te tu tu ka i tempih sirah nabi ini mah rahmat ya rahmat nabi abang hasan hasan rahmat nabi ini jadi pih nada di tong nak umat Hong Abu Jahan ka kamu Islam oh. Abu Jahan to ngak pap di Nabi de waktu gay wallah melam Nabi tu akhir Abu Jahan Allahumma izal Islam bi bi umarai. Abu Jahal tu ngak pak waktu waktu ngai Nabi ni senang kena ngak bah mut eh mut tong mo puik mut tong tong mo ke ada poi mo cek mo toh Nabi. Tu nang yen lam Nabi tu apa? Tu lai rahmat ben seneng apa? Nan mừng mừng rahmat ngai Nabi lah dia nak pong boh menjat yang kong nak kan. Kan ben pong puh. Walaupun menjat kan menjat Islam apa kan. Hadis sahih Bukhari. Karena ti amjad amjad Islam ke dah. Karena pada hopong pupko. Idza ra'aytum an janazah faqumu naqayna pupko. Jeung Islam hok thâu ge hok tau dai hok. Ba roh rahmat ha ko sifat rahmat ha. Ba rahmat gai ka alam ka. Jeung ờ. mong ti khơi đi ơi. Tao. Tao. Tao. Jeung ha sa ke, aku te kong lên cặp cùng này. Gương rahmat Islam, rahmat Nabi Sallallahu Alaihi Wasallam, nampak munafik kata. Munafik ini hanya sama klok oleh pipi. Dia lah tak nak, tak neraka, tak lepas neraka. tom lepas neraka, tak tak dalam jenggan kafir naga. Allah le innal munafikin fitrakil asfali minan. Sebab dia gam munafik tu tak lepas neraka. Gam kafir tu tak tu je munafik. tuhan dia nah. tuhan dia nah. Nabi lah Ha, Allah firman in istaufid lahum aw la tastaufid lahum in tastaufid lahum sab'ina marratan ya-, falan falan yaghfir Allahu lahum dzalika bi annahum kafaru billahi wa rasuli wallahu la yahdi al fasikin Allah la hal Muhammad hal kam ah istighfar pe ka nyau ka de net pe ka ataupun hal fi kam ah istighfar pe ka nyau Allah dihun ah pe kong ni pi ni Allah ka cha sehingga Nabi lah wallahi kau akan tu'al bih kan? Allah kan la'allallah ayyaw firanus mudah-mudahan untuk bika Allah ah bika munafik ya pun munafik itu nanti ditok kong Abdullah bin Ubay bin Salim Habib eh, bin Salun kong hagan roksu munafik ditok ha. kong namsuh maga nyulai itu pun munafik nah Loh meyanya Abdullah bin Ubay bin Salun ini yaquluna la in raja'na ila al-Madinah la yukhrijanna al-a'azzu minha al-adhal walillahi al-izzatu wa lirasulihi wa lil walakin al-munafiqina la ya'lamun phong munafik nhum jala jahla e gai no tam plai Madinah gai kan peo la yukhrijanna al-a'azzu minha al-adhal peo gan bila ni a'azzu ni phong jala phong dai ni ni Ya, maksud punggilan maksud gak iman thâu sahabat Nabi ini. Sehingga bu hết anh nyemit nata Nabi sallallahu alaihi wasallam. Oh, mit nata Nabi. Dona sehingga Umar tak ni atrik unaqahu. Hazan munafik Nabi lunyu. Sehingga lu ờ. thì tao ông con ông munafik ini Abdullah bin Ubay bin, bin Salum ta Ia rahmat Nabi ini. Nhưng mà tao Nabi sallallahu alaihi wasallam lekau ao di Nabi ini bekafannya. Lekau Nabi ini besem yang jatnya. Belum nyum nyum jajat kan ini Allah kan kan ini. La in raja'na ila al-Madinah la yuhrijan al-a'azz min hal azal. La itu nan ya. Titok nyem tai neun itu nan enggak Islam. Mungkin munafik kan mak lekau ao di Nabi. Mak kau tanya kafan di Nabi Nabi toh ao ben. Toh ao ben. jauh tiada pak tariknya jadi lihat toh aw về cái jat hai được haga haga kau tiada pak disiram tetapi nabi munafik nabi eh toh aw mereka munafik trong tay cái này nè cả phần có nabi nó xong dân dắt về cái nhu cả nabi là nào cô bu tụ à về cái nhu cả có lẽ sân được ôm umar đi vào dắt umar thua sân ôm umar đó lên công an lên về cái nhà thui ao nabi thì bao nhiêu ao tu sân đi ala gần mà dứt thui đi bao nhiêu Entah saya jibat ada umat yang mai cài Nabi mang đi mang đi. Tu tu nát umat yang thả này. Lo umat dum jek kong lai semjang jat dia pe munafik nyu ni hasa hasa. Tu Nabi jum la. Nabi lek kau sem semjang pe ke nyau. Dia tu a pe dia tak Allah thả tau tu. Jenang kat teh lu. Ting roh Nabi na pak munafik. Bang mudah. Munafik kan Nabi ke Nabi semjang ke nyau, Nabi maaf kafan ke nyau, Nabi tu a pe nyau. biar hingga Allah turun ma wala tusalli ala ahadin minhum mata abadan wala takum ala kafir innahum kafaru billahi wa rasulih biar akhir ayat biar ayat turun kamu Allah amun ah, nabi dengan nabi ah, nabi de mengtak mengtak ni nabi de semyang bagaikan kaum munafik eh, tak ada mungkin lah jadi pilih dia kena rahmat Islam ini bagai kepih pihasa makhluk lepak nak rekayen rahmat Islam hunatan chứng lên khăn khá là hắn nên rahmat islam nhục quang chế hay kệ kệ không còn lên tổng về tạm mình con nói thì rahmat islam đua chế quang chế không không lên về tạm mình thế quang họ hôm giờ bị hạ hạ islam thế hôm giờ bị hạ rồi o hạch cung hạch cung sĩ con nói lên sebab dinun Islam mabniun alam masalih ulama sing kep hasna kok idah kot Islam kok pinan Ad-dinu Islam mabniyun 'ala al-masalih hasanah. Hmm. Inna Allah ya'muru bil adli wal ihsan wa ita'i dzil qurba wa yanha 'anil fahsai wal munkar. Eh, Allah đang ngã xem kia Allah đang ngã xem ta Allah từ hạ ya dạ, hạ Allah ờ, thạc về những ya. Dạ. Chứng năng Islam mabniyun 'ala al-masalih 'ala rock, ờ, Chứng lên giờ vào ta vô định là cầu chọc tầm này. Lakau pun tal Fadilat Syekh Dr. Abdul Halim bin Muhammad Ali Kong hau Ngak ka pahata ka pahata kan Walaupun Dia pang na le Hakik ukat po mượn mây Yani Lô Phần ta Nhu hasid Mừng rahmat Islam Nhu đơn ta hạch gồm si Mừng rahmat Islam Ờ មេតេជកោចេះសំណួរសួរកាលយលតាយរបស់ថ្ងៃនេះខាងពួកអូស៊ីហ្វាត់រ៉ហ្មាត់អងាក់បើនឹងកាទៅទោះជូគេអត់ទៅជូជូឡៃកុំត្រេញញុំណាជូឡៃកុំត្រេញលួនណាក៏ងាក់ព្រេតែរបស់ថ្ងៃនេះហៅស៊ីហ្វាត់រ៉ហ្មាត់ណានឹងកាជួនកាទោះជូរបស់អូ nikah sifat rahmat min Allah di dalam bumi nah uh, oleh kerana មនុស្សមិនជ្រូកំងាក់គេហាត់តែរបស់គេនឹងណាហូបគូអនិតណាំយូរនឹងយើងណាបែកកូអាណាបែកកូអានេះញូយើងជាជ្រូកងកអេលជ្រូកងកងកងសតណាណាបែកកូអានេះញូជាជ្រូកងសតងាក់បែកតែរបស់គេនឹងហូបស៊ីផាអនិតក៏ដែរ ហើយហើយយើគង់តាយរបស់កិតហូស៊ីហ្វាតរ៉ហ្មាត់អូហូស៊ីហ្វាតអានឹងក៏ណាមអូមកកែគ្នាពេលកិតបកើការពេលអូអត់លិនលកៅខាងគេសោះក៏ផ្លៃផ្លៃកាប់នេះអូនហ្នឹងពេលកិតតណៈពួកហ្នឹងមិនណាពួកមកអាមឡាស់កិតញ៉ែមដើមកិតគ្រូសាហ្នឹងវាលកាយនេះបានព្រោះនឹកដល់ទីនឹកកិតខានអេណាពេលហ្នឹងក៏អេត្រេទើសអាពួកនោះពេលនោះខែតបែបអាន ដល់មកណាកុំនិតយ៉ាស់កាត់អស់ខ្លឹកយ៉ាស់កាត់ពុះខ្លួនធំត្រឡោកក្លោះអង្គធំត្រឡោកមួយជីវិតកូរ៉ានយានិនយាលែកតាយរបស់ថ្ងៃនឹងណាលែមករាមហូស៊ីហ្វារ៉ាហ្មាត់អនុកណាមអូទីសាគណៈពេលថ្ងៃបកើការពេលកូរ៉ានណាក៏យកការពេលកូរ៉ាននេះគឺតែញងាក់ព្រៃប្រៃរបស់ថ្ងៃនេះមិនមិន ញញាក់ពេលតាយថ្ងៃនេះ maknanya khusifat rahmat jadi cungkai betul ju talai talak betul lắm sang như ju cungkai thâu Quran mấy tất cả tuôn tới bất cần hộp bề nhỏ và hai như chỉ ju cái ju chưa bàn gần gần là chủ ngữ do cả Allah mà nó ta đã hôm giờ thì là bằng Quran bây giờ đang gây giờ đây thì ấy có sifat an rahmat ni oh maka akhirnya perlu qulub Quran uh, ulama hum jalai inna rahmah la tadkhulu ila qalbin qasid sepepek rahmat của ở đất Việt Nam eh, này nó không mơ ô nè thì ngọc rừng lai cùng mình đẹp tài tài quá có xin tài tài tài khăn tay thừa hút gồm mà nó hút gom lùm bánh nó nè mà nên có sẽ gom gồm lùm bánh nó <laughs> Jadi buat rahmat ni hot mer'an datang yang kamu hotai Nah hotai je dan Wal qulub la talinu illa bi kalamillah Allah Hatai hatai tapi na hau lemen lembut hau chân lemen lembut mẹ om nên càng ta không bộc nội om Watalinu julu tu julu bu tulung watalinu julu tu wa qulubuhum bi dzikrillah Nah ព្រោះឌីគៀនបាក់អូព្រោះបែកអត់អាននេះញងាក់ពេកតែកុំខាំងតាំងតែកុំណាអឺហូលមិនអត់ណាព្រៃព្រៃជិលមិនតែតែរបស់ព្រៃកុំខាំងបំផុតនេះណាជ្រូរបស់លោកកូរអានរបស់អ្នកព្រៃណាអ្នកព្រៃល្មិន فمن اكثر تلاوه القران واكثر من تدبر القران كسر الله قلبه wa takhalat fihi ar-rahmah maka hai hai pekan kape Quran pekan gu tetabbur Quran tetabbur maknanya tepat ya dia tu usah pe tau makna la ta dalam ayat nan pau dia mengge nah tentu Allah Subhanahu wa taala pecah tai robah nu bungkang nu pe jeng lembat bur Allah wa takhalat fihi ar-rahmah dia gu rahmat nan mal ni ji perkara tisah ពុំងាក់ព្រែកតែរបស់ព្រែកនឹងលំបិនតែរបស់ព្រែកណាហូរ៉ាហ្មាត់ទីតលញូមនុស្សមកការកងាក់ព្រែកតែរបស់ព្រែកនឹងលំបិនអតោហូអនិតរណាមរ៉ាហ្មាត់កែគឺព្រែកតើតាមផ្លៃអាខិរព្រែកតើតាមផ្លៃអាខិរយើបើសំងាក់ព្រែកខិនព្រែកតែលំបិនបុយតើតាមផ្លៃអាខិរព្រែកយៈថាតាមផ្លៃអាខិរតតែ hakik kong tiak yak bu mpo ya le po je po sifat rahmat oh gul di talai tiyamah te ke manusia ke gul ya nanya tiyai to yak ka rahmat mung Allah subhanahu wa ta'ala tiyai ini to yak bu rahmat mung po wal ha tiyai bu ay ni gul kong buam rahmat hong kolon kolon po Tgai irhamhum fil ard yarhamkum fis sama. Nanya. Tgai ni tu kan kue pom auf ampon kue tgai wal hal tgai ni dan auf ampon kue gian cũng ngạc chụp trong cái tgai sao. Hả? Chút cái này tu ôm pom hơi ông lo mà auf sa kue cái vậy. Bộ gian cũng chuồn bên nữ nó chụp trong tgai hết sức là sạc mình. Bộ tươi tập bạc càng. Bukan hubung maaf bagian oh, hubung maaf cia sa'i bagian oh, hubung liga bagian oh. Jadi soalan ta Allah Subhanahu Wa Taala akan ini apa kita? Ya. Jangan gay gay tak, nah tak kena rahmat Allah Subhanahu Wa Taala tak hari itu cuma juga rahmat di bawah boleh pokal cuma juga boleh kau senang senang gay wah. Nah, jadi nah gay kerja sifat rahmat nah ណានៅតែនៅតែហូលុនហូលុនអល់ឡោះស៊ុបហានាវតាអាឡាដែរលោកនៅមនុស្សលោកការកំងាក់ព្រៃហតែរបស់ព្រៃហូលស៊ីហ្វារ៉ាហ្មានកែមកការខ្ញុំយកព្រៃព្រៃជាកៅអានប្រវត្តិសាស្ត្រអសាឡាមសតសួរដល់ភូមិកិតនឹងតែរបស់ភូមិកិតនឹងរ៉ាហ្មាត់តតណា Kemudian dia umatnya mengatur Khalil dan mengatur Abdul Halim mengsifat rahmat-rahmat Nabi Muhammad sallallahu alaihi wasallam. លោកនៅថ្ងៃអង្គអង្គថ្ងៃណាខិនថោលិសិផារ៉ះម៉ាត់នេះងាក់វេតែរបស់ទេរ៉ះម៉ាត់ងាក់យុបជនទេចកលអានអានប្រវត្តិសាស្ត្រយ៉ាងក្លោក្លោអានប្រវត្តិសាស្ត្រយ៉ាងក្លោក្លោតើវុរ៉ះម៉ាត់ហូបកិតនៅតោណាណាតោណាតួឡៃនេះក៏ជាការគំងាក់វេត្រីហូសិផារ៉ះម៉ាត់ដែរ dan mengumumkan kumgak PT Hosifat Rahmat kan gai to gai kong Hosifat Rahmat ya lek gai tai khang Hosifat Rahmat tan museo មនុស្សមកជួររបស់ញោនៅតអង្កាំងក្នុងសេបាត់បាត់ហ្នឹងគេលតមនុស្សៀមជឹងជឹងជឹងមនុស្សៀមណាតអង្គុយងាក់អាម៉ាល់ទ្រាងាក់អាម៉ាល់តអង្គុយទៅហោសេបាត់បាត់តាន់ទូ câu như là ba, ba túy à, tên là ba tùy đó tên ờ, mình đừng một ca con ờ, ngạc về về hồ sĩ phát bạc hạt kiện đến cứ về tổ không à ghen tần tổ ông à ghen pha kia miski tổ ông ghen con khoác gà hạt biên này là tổ ông phong kết tan tu gây à can chừng chừng rồi nữa how Hoshaphat I did ណានេះមនុស្សមិនជ្រូណាក្នុងអ៊ីស្លាមរបស់គេឲ្យហូណាអឺងាក់ការពពេកណាតើគេពីកោយកតែពេលក្នុងគេតែតាយគេនេះកោទៅពើរឹងរូបនេះណារឹងរូបគេខាងសត្វណាមនិយាយកោស៊ូយល់កោអូយ៉ាងណា melulu TPA TPA អល់កុរអានអឺកម្មវិធីរបស់ថ្ងៃក៏តតតែហានាទីកមិនអាកានេតាល់ម៉ងបញ្ចប់ទួតខលេក្លាបញ្ចប់ហុកគេបន្ថែមពីគេហ៎ទទួលក្លោមចប់ហៅវស្យៈអគិលើកានខាត់តាមស្បាយអងអងអងអងម៉ែម៉ែតាំងតាំងនឹងនេះអូណាពីសលសលមឡៃ galgal nana, hu hasa doa lama doa Allah tu tu mau punya pun galgal nabiyina doa belum aja ya, kalau dunia doa belum aja ya. galgal nabi doa belum ya. wallahi wallahi ta tapi bisih ke nabi itu kan? Muhammad sallallahu alaihi wasallam gak sok tampil doa untuk doa itu kan Islam kan iman tapi trai di hari kiamat. Bahasa kita oleh umat oh, Allah. Ya bukan di hari kiamat. Saya dekat buka sujud Allah naik Muhammad. Itfa sa itfa raksa wat'au. Nabi Allah naik Muhammad pokokku. Lekau ke Nabi. Tuntunan Nabi dia doa. Oh. Belum Nabi lagi lagi umat kat akan musabaat mereka. Belum hmm. ha. nak hasa ayat konkret tu pak surah tuha Allah lai bola sawfajuti ke rabbuka fatarto. Oh, ha, mungkin gel-gel yang selam dengan pak ayat ini wala saufa yu wala saufa yu ti rabbuka fatafta makna ayat ini kutubilin ya tafsir kutubi tafsir kumbungi panggilah anna nabi sallallahu alaihi wasallam la yaqta bi baqa ahadin min ummatihi finna nabi di hupa ta usah horito usah selwi wi hagan umat nabi to ampunan ka maknanya sok ta usah ta usah nanti Allah lekau akan wala saufa ti ka rabbuka fatahto Vừa hơi Muhammad kau akan gay ke hu kerana hu pok tai hu di thom ni. Pok tai pi ni hukum lain Nabi maksud sekarang pi pok tai. Tetapi Nabi pok tai dari sa umat Nabi ni hu hai pok ke dong pok ke kal kon bener ka usah. Ni kom oleh wala sau fa yukti ka rabbuka fatata. Rahmat Nabi tal umat ke. Tốt lắm tóc siết phát hôn cổ thịt cái lại hà là a môn phức tuân nhà vào lạc ហ្នឹងទៅថ្ងៃពីទៅបាំងរស់ម៉ាត់ទៀតពេលទៅថ្ងៃនេះຕ້ອງពីកអគូបាយរស់ម៉ាត់ gần sehingga nabila hatihlah nabila irham man fil ard yarhamkum man fis sama nít nằm ở phong hư tan tu gan tu ngộ nghi thế Allah thế nằm không hư mà nên bây giờ để tươi đi khách tươi Allah anh nên nằm tươi ờ. tươi chả ta được nên anh nằm gan công to mà công giới Sen dah ketiga Nabi Allah cũng ô enam orang lagi hukum enam gan. Ừ. Mà tunan. Maknanya Allah rắc ô, berahmat oh segan lagi kau hukum rahmat ke gan. nó là chân đình cao chậm thầm ní là thầm nhẹ dạo thì là tôi nói là thầm nhẹ chống so với thời là الحمد لله الذي بنعمته تتم الصالحات مجلس តកតកាន់ថ្ងៃបាក់ឡាមីអឺហូមេតាល់អឺមកបញ្ចប់មកមកប៉ាន់តាល់មកសំឡាញ់ទៅឡើយមកបញ្ចប់លំនាមលុនជាគុំសម្រាប់សម្រួលទៅឡើងមជ្ឈិលស្តកតកាន់បាក់ឡាមី លកោអូនពួនតាអងអងម៉ែម៉ៃសបអន្តៃតពិកកងតកះលំកើតែនតកះនិលកើកងតទុយដានប៉ាំងទុយដានអៀវគូបាតើកោបាតើកាន់អឺប៉ាំលំនេះលកោមកអល់ឡោះស៊ុបហានហូវតាអាឡាព្រៃអបជួយបរកាត់រ៉ាហ្មាត់តើទិយពីកោទិយពីកោទុយប៉ាំងប៉ាំងទុយដានអៀវ dengan ku ilmu Allah Subhanahu wa taala dan kaum Allah Subhanahu wa taala agar Allah Subhanahu wa taala maaf gelgel tusa waktai dan betul mek gelgel amal siam waktai dan agar Allah Subhanahu wa taala kurnia syurga bagi kita itu fika al firdaus al ala ta majlis takab takan kau bagai ងូចាប់សុគូដូនពូននៅបវាគ្មិនរបស់ទ្រៃទួនអស្ជាដុកទ័រអប់តុលហាឌីបិនមូហាម៉ាត់អាលីតទួនខាលីបិនមូសាគងហូចំណាយពេលម៉ែចូលរួមទីក្រុមមិជលីស្តាកាប់តាកាន់ទីក្រុម page Facebook វិទ្យាអប់រំអំពីអ៊ីស្លាមហើយកាប់ដែរយ៉ាងគេគុំវាគ្មិនរបស់ទ្រៃហូបបោកហើយបឺម៉ែងាក់ការបហតាកបហតាកាន់ អ្នកក្ដីអបអូមមៃវេតពឺសបតន្តីតកណលដំបហតាកោតេនកិកុងអបអូមមៃយលហូដានមិនអូអហូអេលមូផាវចេលមូតេនកិកុងអបអូមមៃអបអូមីវេតពឺសបតន្តីអបតយើញយជាការរំលឹកបន្ថែមគេយកមកសៀគេតបិអត្តយោវាវដែលយានិនទីវិទ្យាប្រការអឺកំតេពួករំលឹកកាលនឹង lolo committee majelis tagap takan nakaule ong ong mai mai ve te pul sap kan tai tai de nika gel pok nuoj បកថាកុំជួលជួសលោកគូប្លន់ជាយ៉ាងកុំសម្រាប់ជំនួយកម្មវិធីតែទូទូដែលជាវក្មិនលកោអាហ្វមឹងអងអងម៉ៃម៉ៃវាតែពឺសបអន្តៃតពីតែមជ្ឈលិសតកតកានសញ្ញាពីវិលត្រឡប់នៃតោអងអងម៉ៃម៉ៃវាតែពឺសបអន្តៃ តទីពេលកណ្ដាលកាយប៉ះចំណងជើងហោកាយ يهلا الله سبحانه وتعالى بعثه ومتعين على وصلى الله على نبينا محمد وعلى آله وصحبه أجمعين والسلام عليكم ورحمة الله وبركاته